មុំប្រឹងរកប្រាក់ទុំបីលំបាក់យ៉ាងណាក៏បងផ្ដាច់ញាយកអូនធ្វើជាប្រពន្ធពួងដៃសន្យាបុកខ្ទមអ្នកតានឹងស្ងួនស្បត់ស្បែកថែចិត្តថែខ្លួន បងនឹងនឹមនួ បដូរផ្ដាច់ស្លាប់រួងប្រឹងប្រែងធ្វើការរកបណ្ដាការដំដឹងអូនបងទ្រាំអត់ធន់រែកពុនលំបាំងទាំងអស់ តែបេះដូងបងលែងខ្វល់ពីក្រពាំងមិនហ៊ានចាយវាយផ្ដេផ្ដាំង ប្រឹងសន់សំប្រាំងទុកចូលស្ដីអូនធ្លាក់ថ្លាមក្ដុកកើតទុកពេលលឺដបនឹងគេចូលដណ្ដឹងយកអូនកាត់មុខអូន អត់រោដើច្រត់អូនរៀបការជាមួយគេហើយបងគ្មានសង្ឃឹមទៀតឡើយបានត្រានត្រោយមកថ្នាំធ្នមតែអាពីពីពី ជាថ្ងៃអូនមានក្តីសុខតែបងកើត ជុកចាប់ស្ទើឈួតលប់ឡើយព្រោះកូនកំឡុងមិនមែនជារូបបងទេលុយបងសន្សំរាល់ខែអស់ដំលៃដែរសុំចងដៃអូ ក្តុកកើតទុកពេលឮដបនឹងគេចូលដណ្ដឹងយកអូនកាត់មុខបងហើយអត់រោដើច្រត់អូនរៀបការជាមួយគេហើយ បងគ្មានសង្ឃឹមទៀតឡើយបានត្រានត្រោយមកថ្នាក់ធ្នមតែ អាពីពីពីជាថ្ងៃអូនមានក្តីសុខតែបងកើតទុក ចុកចាប់ស្ទើរឈួតលប់ឡាយព្រោះកូនកំឡុងមិនមែនជារូបបងទេ បងសន្សំរាល់ខែអស់ដំលៃដែរសុំចងដៃអូនលុយសន្សំដុនដឹងស្ងួនថ្ងៃនេះអូនកាូមយកចងដៃ